ស្មាឃើញមានបងប្អូនផ្ញើសារមកតាក់ទងរឿងអាវិធីគាត់តាមតឹងផ្លូវចិត្តនឹងច្រើនមែនតែនអឺវាតាក់ទងនឹងរឿងសម្ពាធការងារដែរការងារច្រើនពេកអឺមកដល់ផ្ទះកូនចៅប្តីស្រី នៅកន្លែងមានរឿងរាវអានេះខ្ចីលុយម្សងអានោះនិយាយដើមវាស្មុកវាស្មាញច្រើន ទៅវាធ្វើឲ្យអាតានតឹងផ្លូវចិត្តនឹងខ្លាំងអ្នកខ្លះគេមិនលក់អីទៅទៀតក៏មានដែរចឹងអានឹងតើតែយើងហៅអរក្សាសុខភាពផ្លូវកាយផងផ្លូវចិត្តផង មានពេលវេលាគេងសម្រាកឲ្យបានគ្រប់គ្រាន់អឺបរិភោគនឹងឲ្យបានត្រឹមត្រូវដែរហើយមានពេលហាត់ប្រានខ្លះដើម្បីកុំឲ្យវាមានណាជាតិពុលនឹងនៅក្នុងខ្លួនច្រើនពេកហើយអាចរៀន លះបង់អាការប្រកាន់ហួងហែងអឺកុំឲ្យវាធ្ងន់កុំឲ្យវាអីថាយើងប្រកាន់មមពេកគិតថាត្រូវតែអញ្ចឹងហើយបើមិនបានអញ្ចឹងយើងវាកើតទុកខ្លាំងហើយអញ្ចឹងយើងតើរៀនទម្លាក់អឺ រឹសគល់នៃសេចក្តីទុកហ្នឹងគឺតណ្ហាបាទានការប្រកាន់ការហួងហែងការចង់បានហួហេតុមិនចេះពិចារណាអំពីហេតុផលថាវាតលមានហេតុគ្រប់គ្រាន់ទើបផលវាកើតឡើងបើយើងនិយាយថាយើងដាំស្រូវថ្ងៃហ្នឹងមិនអាចយើងទៅច្រូតថ្ងៃស្អែកបានទេយ៉ាងណា រឿងវាមិនមែនចេះតែយើងបខំឲ្យបានតាមចិត្តយើងរហូតបើអញ្ចឹងទេយើងកាត់ទុកហើយយើងចេះតែបខំរឿងឲ្យតាមចិត្តយើងរហូតហ្នឹងជាតរៀនទទួលស្គាល់ការពិតថារឿងហ្នឹងវាអញ្ចឹងទៅហើយអឺដោះស្រាយទៅ វាមានវាមានរឿងវាឧបនិស្ស័យហ្នឹងឧទាហរណ៍ថាមនុស្សហ្នឹងអញ្ចឹងហ្នឹង វាមានឫសគល់វាមានបបហេតឧបនិស្ស័យធ្វើឲ្យមនុស្សនឹងគិតអញ្ចឹងធ្វើអញ្ចឹងនិយាយអញ្ចឹងវាជាដំណើរនៃសង្ខារធម៌យើងចង់កែថាឲ្យទៅផ្សេងវិញអត់បានទេអាចកែកែបាន ទៅមុខអាចណែនាំអាចប្រាប់អាចនិយាយស្ដីប៉ុន្តែ រឿងដែលបានកើតឡើងហើយវាកើតឡើងហើយយើងមួម៉ៅយើងចង់កែកែមិនបានទេយើងទទួលស្គាល់ថារឿងហ្នឹងវាអញ្ចឹងហើយបើចង់ថាចង់ស្ដីចង់បដៅស្ដាក់ថាស្ដីបដៅទៅដោយស្មារតីដោយទឹកចិត្តមេត្តាដោយខន្តីហើយអឺទទួលស្គាល់ទៅថាជីវិតហ្នឹងវាអញ្ចឹងវាមានពេលបានវាមានពេល មិនបានអញ្ចឹងវាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងសពគ្រប់ទេរៀនទម្លាក់ឬគល់នៃសេចក្តីទុកហ្នឹងទើបសេចក្តីទុកក្នុង ចិត្តហ្នឹងវាមិនសូវសម្បូរប៉ុន្តែបើយើងនៅតែមួម៉ៅអញថាមិនត្រូវតែបានអញ្ចឹងហើយបើវាមិនបានទៅវាដៅកុហកហើយអានឹងយើងអ្នកកើតទុកហើយ ចឹងយើងចង់បថយសេចក្តី ទុកត្រូវបថយឫសគល់របស់វាដូចចង់កុំឲ្យ ក្តៅតលរួចភ្លើងចេញទៅវាលែងសូវក្តៅហើយអាការប្រកាន់ហួងហែងច្រើនគំនុំគុំគួនចំណែនឈ្នាននេះនឹងអានឹងជាហេតុនាំឲ្យមានសេចក្តីទុកដែរអនុមោទនាបន្តិចទេអត់ទេប៉ុន្តែនៅតែថាអញ្ចឹងនៅតែស្ដីអញ្ចឹង ចឹងដូចថាហ្នឹងហ្នឹងតាមនុស្សហ្នឹងវាវាវាតែអញ្ចឹងមនុស្សហ្នឹងម្នាក់ហ្នឹងវាប្រពេចប្រប៉ោចអញ្ចឹងនិស័យគ្នាដូចថាយើងមិនប្រកាន់មនុស្សប្រកាន់ដើមថ្នោតតែមិនខ្មៅម៉ែអាឯងមិនសដូចឬក៏ប្រភេទដូចដើមដូងមកយើងមិនមែនទីជេរដើមថ្នោតអញ្ចឹងឯងព្រោះធម្មជាតិដើមថ្នោតវាខ្មៅអញ្ចឹងដើមណា យ៉ាងណានិស័យរបស់មនុស្សនោះវាផ្សេងផ្សេងគ្នាអញ្ចឹងទៅហើយយើងមានតែអូចឹងណោះអឺពិភពលោកនេះអញ្ចឹងមនុស្សខុសគ្នាអញ្ចឹងណោះអឺខុសផ្លូវយើងនៅតែតម្រែតម្រង់ហ្នឹងមិនមែនទុកចោលទេប៉ុន្តែមានបញ្ញាឃើញ ដំណើរធម្មជាតិនៃសត្វលោកនឹងវាសន្សំមកផ្សេងផ្សេងគ្នាវាមានមនុស្សដើមដូងមានមនុស្សដើមថ្នោតវាមាន មនុស្សដើម ស្វាយអញ្ចឹងទៅហ្នឹងហើយវាមានជូរវាមានប្រៃអញ្ចឹងអញ្ចឹងអឺការសន្សំឧបនិស្ស័យឧទាហរណ៍ទៅរឿងចំណែន គេចុះយើងដូរពីចំណែនទៅជាអូបនគេមានណាគេរស់ស៊ីចេះតែបានណាដាក់ទៅចេះតែត្រូវអូ អបអសាទរសុំសុំត្រេកអរបនណាយណាអឺយើងមិនបានដូចគេ យើងត្រេកអរមួយគេក៏យើងបានចំណែកបនដែរហើយយើងបានមិត្តភាព ល្អបើយើងចំណែននិន្ទាទៅក្តៅវាកាហាយគេដឹងគេស្អប់យើងទៅទៀតណាអាហ្នឹងដូចតែរៀនពយលចិត្តចឹងពយលចិត្តឲ្យមកដើរក្នុងផ្លូវត្រូវយើងវាមិនសូវកើតទុកយើងសុបាយឃើញគេមានគេបានបនគេអើយសុបាយចិត្តជាមួយគេទៅ ហើយឧទាហរណ៍ថាអឺរឿងអ្នកខ្លះទៅយើងវាមានដែរមាន បញ្ហារឿងលុយកាក់អីស្រាប់ស្រាប់ថ្ងៃហ្នឹងក៏មានអ្នក ខ្លះក៏មានច្រើនអ្នកខ្លះក៏ជាពាក់ជាពិនអីចឹងទៅជួនកាលអ្នកខ្លះទៅបង្អួតបង្អបទិញរបស់របរប៉ណ្ណាំងប្រជែងគ្នាដល់ជាពាក់ទៅវាវល់វាវល់វក់ទៅវាកើតទុកវាមួវាម៉ៅអញ្ចឹងទៅ ចឹងបាននៅក្នុងធម៌លោកឲ្យយើងមានសេចក្តីសន្តោសសេចក្តីសន្តោសក្នុងន័យខ្មែរតែចេះអត់អោនយោគយល់អីចឹងទៅសេចក្តីសន្តោសក្នុងភាសាពុទ្ធសាសនាមានន័យថាចេះព្រមចេះរីករាយនឹងសមត្ថភាពដែលយើងរកបានឧទាហរណ៍ដែលយើងចង់បាន10000ប៉ុន្តែវារកបានតែ8000អាមិនចេះតា យើងសមត្ថភាពយើងមានតែប៉ុណ្ណឹងប៉ុនយើងមានតែប៉ុណ្ណឹង យក3000ហ្នឹងតែប្រឹងទៀតទៅมันជាខាត់រឿងការប្រឹងប្រែងទេប៉ុន្តែឲ្យយើងចេះព្រមកុំឲ្យដេកកុហលកោះក៏ហាយវល់វក់ប្រណាំងប្រជើងអ៊ូមើលគេនោះឲ្យយើងភ្លេចសបាយចិត្តជាមួយនឹងអា8000ទៅដេកកើតទុកជាមួយនឹងអា10000ដែលអត់នោះហើយយើងដេកកុហលកាហាយមួយអា10000អត់ហើយ8000ដែលយើងមាននេះយើងភ្លេចសបាយចិត្តជាមួយ ឲ្យមានសេចក្តីសន្តោសអញ្ចឹងហើយអឺឃើញគេមានឃើញគេបានយើងត្រេកអរមួយគេទៅ ហើយបើយើងមានលុយយើងទិញប្រើទៅมันជាខាត់អីទេប៉ុន្តែកុំឲ្យគ្រាន់តាពង្អួតពង្អបង្ហាញជួការសម្បកក្រៅมันប្រកាសថាវាល្អមើលល្អខាងក្នុងទេអឺ ខ្ញុំកណាអាត្មាភាពធ្លាប់ជួបច្រើនដែរមករយៈពេលក្រោយហ្នឹងមើលពីក្រៅទៅវាដូចថា visible អ្នកកាត់ទុកមុខស្រស់រាល់ថ្ងៃវាស្អាតស្អីក៏មានអញ្ចឹងទៅប៉ុន្តែក្នុងចិត្តហ្នឹងក្រៀមសបូនអញ្ចឹងទៅវាខ្វះភាពស្រស់ស្រាយខ្វះជំរកតាមផ្លូវចិត្តហ្នឹងអឺអាហ្នឹងមកចំណុចទៅរឿងដូចថាឲ្យចេះសណ្ដោសនៅក្នុងធម៌ លោកឲ្យរោទទួលទាននឹងចាំបាច់ត្រូវតែមានមុខលបចិញ្ចឹមជីវិតសេចក្តីសុខរបស់កុហកនឹងមានហើយមួយសុខព្រោះមានលុយចាយលោកហៅថាអត្ថិសុខមានជំនាញចំណេះអីរស់ស៊ីឲ្យមានមុខលបច្បាស់លាស់ មិនច្បាស់លាស់មិនកើតទេ ទីពីរភោគសុខប្រើរលុយបានហើយប្រើប្រាស់ឲ្យបានត្រឹមត្រូវកុំទៅលេងបៀលេងអប៉ោងផឹកស៊ីស្រីញីវានាំទុកទោស ចាំម៉ែចាំឪចាំប្រពន្ធកូនមើលថែឲ្យកូនហ៊ានសូត្រអីអឺមើលចេះធ្វើបន់ធ្វើទានអញ្ចឹងទៅអានឹងភោគសក់អឺប្រើប្រាប់បានត្រូវហើយបានបន់ទៀតទី3អាអ្នកអ្នកសក់សក់ព្រោះអត់ជាពាក់លុយគេអឺបងឯងជួបកាពេលខ្លះចង់ហឺហា ទៅដើរខ្ចីគេទៅវាន់កអីចឹងទៅអានឹងវានាំឲ្យកើតទុកក្នុងធរអញ្ចឹង បើបើថាយើងខ្ចីមករកស៊ីរកអីត្រឹមត្រូវមានមុខរបរអាចសងអីគេវិញអាហ្នឹងជារឿងជារឿងល្អប៉ុន្តែបើថាខ្ចីគ្រាន់តែដើម្បីបង្អួត បង្អទេអាហ្នឹងមិនជាទុកហើយព្រះសំដែងថាជាទុកហើយសេចក្តីសុខទី4យើងអត់មានធ្វើអីខុសទេយើងអត់មានភ័យអត់មានបារម្ភអត់មាន ខ្លាចទេអានវច្ចសុខហ្នឹងអឺអញ្ចឹងមាន មុខរបរមាន លុយកាក់ចិញ្ចឹមជីវិតគ្រប់គ្រាន់ណារៀនចេះព្រមដូចថាសមត្ថភាពយើងរកបានប៉ុណ្ណឹងអូខេថ្ងៃហ្នឹងរកបានប៉ុណ្ណឹងស្បែកចិត្តមួយពុនមួយកូន ហើយស្អែកផឹងទៀតបានមកទៀតយើងចាយវាត្រឹមត្រូវទៅធ្វើបុណ្យទៅទៀងឡាដែរអីមកចំណុចទៀតដែរឧទាហរណ៍ថារឿងគិតច្រើនគិតល្វើល្វាយល្វើល្វាយ ពីមួយទៅមួយចេញពីនេះទៅនោះនោះនោះនោះយូរយូរទៅគ្រប់គ្រងចិត្តអត់បានដេកអត់លក់វិលវល់វល់វក់ទៅហេតុទឹកវានាំឲ្យកើតរឿងអញីអញ័រភ័យស្លុតអឺឆាប់ឈឺចុកចាប់ឈឺនេះឈឺនោះហើយវាអាជំងឺផ្លូវចិត្តហ្នឹងវាទាញវាទាញឲ្យយើងឈឺមិនដឹងមុខ តិចទៅញ័របេះដូងតិចទៅឈឺក្រពះឈឺពោះវៀនតិចទៅមកឈឺក្បាលតិចទៅមកឈឺខ្នងអីចឹងទៅហើយទៅសៃទៅសូមទៅពេទ្យមើលមិនឃើញវាមិនដឹងឈឺស្អីពេទ្យថាទេអឺខួរក្បាលហ្នឹងដូចមិនអីទេប៉ុន្តែឯងចង់ឈួតហើយវានៅវិលប៉ុន្តែវាមិនមែនដោយសារក្បាលខួរក្បាលទេវាដោយសារការគិតរបស់យើងវាអត់ល្អ ហើយយើងដូចថាកោវល់នៅក្នុងខួរក្បាលទៅវាកើតទៅជារឿងអឺវល់វក់ទៅគេមលក់អីហើយឆាប់ភ័យឆាប់តក់ឆាប់ស្លុតឆាប់ដូចថាស្លន់ស្លោអាចចិត្តវាអត់នៅខ្លួនបានច្រើនណាវាវើលវាយហើយតែកាលណាយើងមានអាជំងឺផ្លូវ ចិត្តហ្នឹងវាប៉ះពាល់ដល់ផ្លូវកាយឧទាហរណ៍ថាគេងមលក់ហូបបាយគូមិនសូវឆ្ងាញ់ហើយស្មឺស្មឺទៅហើយអស់កម្លាំងស្ទេស្ទេគ្មានអីចង់ធ្វើការអីគូទៅមុខមិនរួចមិនលះដែរអញ្ចឹងវាតោះថាទៅទាញត្រឡប់មកវិញថាហ្នឹងក្នុងតលលោកឲ្យថាមនុស្សនោះវាខ្សោយស្មារតីខ្វះភាពអឺ ស្រស់នៅ តាមផ្លូវចិត្តវាវាផ្កាវិញយើងអត់សូវបាន ស្រោចទឹក វានៅហាក្តៅយូរពេកចិត្តរបស់យើងនឹងវាអឺរឿងរ៉ាវក្នុងជីវិតនឹងវាក្តៅហល់ខាយដុតយើងរាល់ថ្ងៃអ្នកនេះអញ្ចេះអ្នកនោះនិយាយឌឺដងរឿងកូនរឿងប្រពន្ធរឿងរស់ស៊ីអានេះខ្ជិលលួយមិនសងវល់វាដុតយើង ឆេះផ្លូវចិត្តនឹងអស់ទៅ ដល់ទៅពេលយើងអត់មានអីការពារសោះអញ្ចឹងវា ក្រៀមអញ្ចឹងវាតល់តែក្នុង ជីវិតហ្នឹងវាតល់តែមានលំបងការពារចិត្តដែរ